Aeon Mall នឹងបើកកន្លែងស្តុកទំនិញលក្ខណៈអន្តរជាតិនៅឆ្នាំក្រោយមជ្ឈមណ្ឌលស្តុកទំនិញលក្ខណៈអន្តរជាតិដ៏ធំដំបូងគេរបស់ផ្សារទំនើប Aeon Mall ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែភាគខាងត្បូងខេត្តព្រះសីហនុនឹងចាប់ផ្ដើមសាងសង់នៅខែកុម្ភៈឆ្នាំនេះ។ ដោយនឹងអាចចាប់ផ្ដើមបើកដំណើរការនៅឆ្នាំ2023ផ្សារទំនើប Eon Mall បានជួលដីពីកំពង់ផែស្វយ័តខេត្តព្រះសីហនុទំហំប្រហែល3ហិកតាដើម្បីរៀបចំជាមជ្ឈមណ្ឌលស្តុកទំនិញក្នុងកិច្ចសន្យារយៈពេល50ឆ្នាំដោយមជ្ឈមណ្ឌលនេះគ្រោងចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំសាទពើពុនពីឆ្នាំ2023 ដោយនឹងផ្ដល់ជូននៅទីតាំងស្តុកទំនិញនាំចូលដោយមិនចាំបាច់បង់ថ្លៃកាតព្វកិច្ចមុនពេលឆ្លងកាត់នីតិវិធីរបស់អាជ្ញាធរកុយលោកសុកកុលចិន្តាប្រធានរដ្ឋបាលនៃអង្គភាពគ្រប់គ្រងគម្រោងនៃកំពង់ផែស្វយ័តខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងនៅថ្ងៃទី11ខែមករាថា ការសាងសង់មជ្ឈមណ្ឌលស្តុកទំនិញនេះគឺមានការជួយគ្រប់គ្រងរបស់រដ្ឋាភិបាលជប៉ុននិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថាចៃការ។ លោកបន្ថែមថាមជ្ឈមណ្ឌលស្តុកទំនិញដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការទុកដាក់ទំនិញគ្រប់ប្រភេទដែលបាននាំចូលពីក្រៅប្រទេសព្រោះទំនិញដែលបាននាំចូលមកនឹងទុកក្នុងមជ្ឈមណ្ឌលមិនចាំបាច់បង់ពន្ធគួយនោះគឺត្រូវរងចាំទាល់តែមានការកម្មងទិញពីអតិថិជននិងមានការដឹកជញ្ជូនចេញពីមជ្ឈមណ្ឌលទៅតម្រូវឲ្យបង់ពន្ធគយតាមក្រោយលោកបានបញ្ជាក់ថាការធ្វើឃ្លាំងស្តុកទំនិញនេះ គឺមានលក្ខណៈងាយស្រួលសម្រាប់ការវិនិយោគិន ព្រោះរាល់ទំនិញដែលស្តុកទុកនៅឃ្លាំងនេះរយៈពេលយូរគឺមិនចាំបាច់ត្រូវបង់ពន្ធគួយនោះទេ ប្រសិនបើមិនមានការបញ្ជាទិញប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានក៏បានអនុវត្តរួចហើយដែរមជ្ឈមណ្ឌលមួយនេះក៏នឹងជួយធ្វើឲ្យសកម្មភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែមានភាពមមាញឹកបន្ថែមទៀតផងដែរលោកកុលចិន្តាបានបន្ថែមទៀតថាមជ្ឈមណ្ឌលស្តុកទំនិញលក្ខណៈអន្តរជាតិនេះ នឹងក្លាយជាគំរូសម្រាប់ឲ្យវិនិយោគិនដទៃទៀតមានការចាប់អារម្មណ៍រៀបចំបង្កើតមជ្ឈមណ្ឌលស្តុកទំនិញជាបន្តបន្ទាប់ទៀតផងដែរដោយក្នុងឆ្នាំ2023ខាងមុខនេះលោករពឹងថានឹងមានក្រុមហ៊ុនមួយទៅពីរបន្ថែមទៀតដែលចាប់អារម្មណ៍ក្នុងការបង្កើតមជ្ឈមណ្ឌលដូចនេះលោកលឹមហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថាគម្រោងមជ្ឈមណ្ឌលស្តុកទំនិញនាំចូលរបបផ្សារទំនើប Eon Mall នេះ គឺជាការឈានជើងដ៏ល្អមួយសម្រាប់វិស័យលក់ដុំនិងរាយនៅកម្ពុជាដោយវានឹងក្លាយជាមជ្ឈមណ្ឌលគំរូមួយប្រសិនបើអាចមានឃ្លាំងស្តុកទំនិញសម្រាប់នាំចេញដែលមានទំហំធំបែបនេះទៅតាមកំពង់ផែនិងផែស្ងួតទៀតនោះវានឹងកាន់តែល្អថែមទៀតលោកបានបញ្ជាក់ថាក្រុមហ៊ុនវិនិយោគរបស់ជប៉ុនកំពុងរៀបចំធ្វើឃ្លាំងស្តុកទំនិញនៅតាមអាកាសយានដ្ឋានផងដែរដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនដែលនាំចូលទំនិញមក ហើយខ្វះទីតាំងសម្រាប់ស្តុកលោកបានបន្ថែមថានៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែច្រើនការនាំចេញនាំចូលទំនិញនឹងកាន់តែមមាញឹកដូចនេះការបង្កើតឃ្លាំងស្តុកកាន់តែធំ និងកាន់តែច្រើននឹងជួយសម្រួលច្រើនដល់ការដោះដូរពាណិជ្ជកម្មជាមួយបណ្ដាប្រទេសទាំងនោះតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Eon Mall Cambodia Co Ltd បានបញ្ជាក់ថា មជ្ឈមណ្ឌលស្តុកទំនិញនេះមិនត្រឹមតែមានបម្រើការដល់ការស្តុកទំនិញនិងការដឹកជញ្ជូនទំនិញរបស់ខ្លួនប៉ុណ្ណោះទេប៉ុន្តែក៏នឹងជួយដោះស្រាយបញ្ហាក្រុមហ៊ុនដទៃទៀតផងដែរបើតាមលោកកុលចិនដាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលស្តុកទំនិញនេះបានទទួលការជួយគ្រប់គ្រងពីរដ្ឋាភិបាលជប៉ុននិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃការដែលជាក់ស្ដែងកាលពីពាក់កណ្ដាលខែធ្នូឆ្នាំ2021កន្លងទៅ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ហិរញ្ញប្បទានអត់សំណងចំនួន1500លានយេនឬស្មើ14លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជាសម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើការដាក់ទំនិញចម្លាតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។